កណាធ្លាប់ឮថាបើយើងប្រគៀនប្រគៀនភ្លាមហ្នឹងយើងអត់ទៅភ្លាម ហើយចុះបើសិនជាយើងអត់បានអត់ទៅភ្លាមអញ្ចឹងដល់ពេល យើង រួចកម្មវិធីអីយើងទៅនេឬក៏ពេលល្ងាចអីបានយើងប្រគេនហ្នឹងហ្នឹងយ៉ាងម៉េចដែរចាបាទបាទទើសចាបានទើសចាសូមអឺមែនតេនទៅ ដែលធ្វើឲ្យញាតត្រេកអរហ្នឹងនេះគឺញាតកំពុងឃើញអំពើល្អរបស់យើងហ្នឹង នឹងតាមដែលទៅរកកុដសោតពីព្រោះការដែលប្របាទពឹមពិសាធ្វើដំបង ហើយអត់បានឧទ្ទិសហ្នឹងអញ្ចឹងអាខណៈហ្នឹងវាអត់ធ្វើឲ្យចិត្តរំភើប ដល់អញ្ចឹងបានត្រូវធ្វើហ្មងទៀតហ្នឹងគឺនៅពេលដែលឃើញ កំពុងធ្វើអំពើល្អហ្នឹងហើយនឹករលឹកទៅចង់និយាយថាខុសគ្នាមួយមួយគេឲ្យយើងមើលស្អីដែលកំពុងឃើញមួយ វាទៅបាត់ហើយបានយើងនិយាយឡើងវិញវាខុសគ្នា ហ្នឹងហើយចុះបើមួយទៀតចាបើមួយទៀតឧបមាថាឥឡូវយើងដឹងថាពេលនោះយើងរវល់យើងអត់អាចធ្វើអីកើតមែនពេលទៅអឺបើយើងខ្វល់នឹងគេបានឬអត់ពេកអានឹងវានាំតែខ្វល់ចិត្តដែរសំខាន់ពេលណាក៏បានដែរដែលយើងនឹករលឹកឃើញប៉ុន្តែយើង សួរថាតើយើងនឹកដោយចិត្តអីចា៎ហ្នឹងហើយ ឧទាហរណ៍ថាឥឡូវធ្វើតាំងពីព្រឹកទៅប៉ុន្តែដល់ពេលល្ងាចយើងទៅផ្ទះ វិញយើងផ្សព្វផ្សាយមេត្តាធម៌ទៅគុំសំខាន់ថាគេបានឬអត់ពេកសំខាន់ថាទៅចិត្តយើងជាកុសលអត់កណ្ដាចង់ទូសួរកន្លែងហ្នឹងលោកចាស់កណ្ដាចង់ទូកន្លែងហ្នឹងដូចជារឿងការផ្សាយមេត្តាធម៌អីដូចគ្នាដែរនៅក្នុងការផ្សព្វផ្សាយមេត្តាធម៌ក្នុងករណីមេត្តាសូត្រហ្នឹងគឺមានបំណងឲ្យសត្វទាំងអស់បានសេចក្តីសុខយើងតែយីចោ សុំឲ្យគេសុខចិត្តបើគេកើតទុករឿងកើតទុកវាជាសេចក្តីទុករបស់គេវិបាកកម្មរបស់គេប៉ុន្តែអាចិត្តរបស់យើងនេះវាអត់ព្យាបាទចិត្តរបស់យើងនេះវាល្អចិត្តរបស់យើងនឹងអត់ចង់ឲ្យមានសត្រូវទេចុះបើគេតាំងចិត្តជាសត្រូវរបស់យើងអានឹងរបស់គេនឹងឯងដូចព្រះបរមគ្រូព្រះអង្គមាន unconditional love អញ្ចឹងណា ស្រឡាញ់អត់មានថាអីទេវតតមកពមៀលថ្មអញ្ចឹងអញស្អប់ទេវតតអីអត់ទេចិត្តព្រះអង្គអត់មានសត្រូវទេចុះបើគេទុកព្រះអង្គជាសត្រូវអារឿងរបស់គេប៉ុន្តែក្នុងប្រទេសហ្នឹងវាអត់មានចាត់ណានាជាសត្រូវជីវិតរបៀបហ្នឹងបានហៅថាមាន freedom ពិតប្រាកដចិត្តវាមាន freedom ចិត្តវាមានសេរីភាពចិត្តវា fresh ហើយបើ keep ណានាម្នាក់ជាសម្អប់របស់យើងចិត្តហ្នឹងអត់ fresh ទេចិត្តហ្នឹង Alexia ទេ យល់ហើយណាណាដែលយើងស្អប់យើងអត់ឈ្នះគេទេ ហាក់ដូចជាគេឈ្នះយើងមានន័យថាគេមកធ្វើឲ្យចិត្តយើងសៅមងបាត់ប៉ិនតាមអំណាចកិលេសរបស់ពធុជនយើងបំខឹងវាដូចដូចមិនអស់ចាមែនទេនឹងអនុគ្រោះឲ្យវាដូចមិនកើតទេបន្ទាបពិតដាក់គុកចិត្តខ្លួនឯងមកមកផតណាមួយហ្នឹងឡើងកក្រិច ធ្វើប៉ុនមកកណោវាស្អាតហើយចិត្តអាកន្លែងហ្នឹងប៉ុន្តែដល់នឹកឃើញម្នាក់ទៀតក៏ខេកបដ ாய் ជួនកាលគេអត់ទាំងដឹងខ្លួនផងឯងហ្នឹងមកសៅម៉ងជន់ហ្នឹងអញដូចឧទាហរណ៍ធ្វើប៉ុនមួយចឹងថត វីដេអូទុកចឹងណាសบายចិត្តសบายចិត្តទៅដឹកគេចាំងចំមុខទៅប៉ែណាមួយមិនសមចិត្តហ្នឹងកើតរោគភ្លាមទោសៈភ្លាមបដិខៈភ្លាមឃើញទេអញ្ចឹងតួចិត្តដែលមានសេរីភាពពិតប្រកបគឺចិត្ត ដែលជ្រះអកុសលហើយគណៈណាដែលចិត្តមានអកុសលត្រូវដឹងថាគណៈហ្នឹងគឺចិត្តអាពាតជំងឺចិត្តប៉ុន្តែខាង psychology ខាង mental អីវាទល់តែមនុស្សនឹងកើត stress depression anxiety ឬក៏ធ្ងន់ធ្ងរជាងហ្នឹងបានគេហៅថាជំងឺ ផ្លូវចិត្តប៉ុន្តែនៅក្នុងពធឲ្យតែអកុសលកើតគឺជាជំងឺផ្លូវចិត្តហ្នឹងនឹងលោភៈកដោយ ទោសៈក៏ដោយមោហៈក៏ដោយអ៊ីសាចំណែន ស្អីស្អីសិតតែរោគផ្លូវចិត្តទាំងអស់ដែលត្រូវលៀងជំរះដោយកុសលឃើញទេហើយខាង psychology ខាងពួកអ្នកចិត្តសាស្ត្រមានពេលបាក់ចិត្តខ្លះជាងការឲ្យទៅសបាយអាសបាយយើងសិក្សាធូរទៅអាហ្នឹងរោគមួយទៀតរោគមួយទៀតកំពុងតកកកបោសមួយទៀតហ្នឹងឥឡូវឲ្យសបាយអញ្ចឹងថ្ងៃក្រោយសបាយអញ្ចឹងឡើងកើតកើតទុកទៀតហ៎ឃើញទេ ដល់ព្រះសម្មាសម្ពុទ្ធអត់ឲ្យទៅស្វែងរកអារម្មណ៍ទេឲ្យមកមើលចិត្តហ្នឹងហើយចិត្តទោសៈចិត្តប្រកបដោយលោភៈចិត្តប្រកប ដោយទោសៈឃើញថាចិត្តហ្នឹងមានរោគដូចគ្នាកំពុងទៅក៏កើតរោគអាកំពុងជាប់ក៏កើតរោគប៉ិនអ្នកចិត្តសាស្ត្រដោយច្រើនយ៉ាងច្រើនឲ្យទៅដើរលេងឲ្យទៅ holiday ប៉ិនមិនដឹងថា holiday យូរអត់លុយទេ stress អារឿងអត់លុយនឹងទៀតមកវិញបាក់ចិត្តលើដើមចាយអស់ចឹងមិនមេគារបស់ព្រះពុទ្ធអត់ចាំបាច់ទៅណាអត់ចាំបាច់គិចអត់ចាំបាច់ទៅណា នៅនឹងតែកំណត់ដឹងធម៌ដែលកំពុងប្រាកត់ពីព្រោះនៅក្នុងโลกនេះ ទីណាក៏ដោយក៏មិនលើសពីទ្វារ6នឹងដែរទៅណាក៏ត្រឹមឃើញដែរ ឥឡូវនៅនេះឃើញអត់ឃើញទៅសមុទ្រឃើញអត់ឃើញឃើញហើយលត់ដូចគ្នាអញ្ចឹងពាក្យថា ពិចារណាឃើញថាធោទាំងឡាយកើតហើយរលត់កើតហើយរលត់ហ្នឹងមិនមែនកលែងណាទេពេលណាកលែងណាឲ្យតែឃើញហើយរលត់ឮហើយរលត់ដូចម៉ែនិយាយចិត្តម៉ោងអាសំឡេងពីមុនមករលត់អស់មែនណាហ្នឹងហើយឥឡូវកំពុងនិយាយកំពុងប្រកាសហើយបាត់ប្រកាសហើយបាត់ដូចគ្នា មកតាមផ្លូវលឺសលេងឡានលឺហើយបាទឥឡូវលឺស្មាននិយាយវោកវោកវោកវោកតិចបាត់អស់មានអីលឺហ្នឹងទៅស្ដាប់អីទៀតក៏លឺហើយបាត់ដែរអាមាពីក្មេងស៊ិនស៊ីសមុទ្រតិចបត់ដែលអាមាមិនស្ដាប់បិទតែមួយញេបាត់អស់មានណានៅណាអត់កៅសរ៉ាត់ស៊ិនស៊ីសមុទ្រអិនយេងអិនរីអូដឹងងោឥឡូវបិទតែមួយញេចប់មានស្អីទៀត ឃើញទេចឹងបានមេគារបស់ព្រះអង្គខ្លីចំប៉ុន្តែខ្លឹមមានន័យហើយអត់សូវវៀងអញ្ញាញ៉ៃទេហើយតែពេលយើងចូលទៅពិធីអីចេះចុះខួរក្បាលយើង ចាប់ផ្ដើមអញ្ញាញ៉ៃអញ្ចឹងមិនញាតញោម ចូលទៅធ្វើបុណ្យដ៏ច្រើនអញ្ចឹងមកយើងចូលទៅយើងអត់ចូល ទៅរកធម៌ព្រះអង្គមែនទេណាយើងទៅរកធម៌អាចារ្យមុនមែនទេចាស់ចាស់ទៅវត្តអត់ដឹងអីសួរអាចារ្យចឹងអាចារ្យឲ្យធ្វើនេះឲ្យធ្វើនោះអញ្ចឹងយើងចាប់សញ្ញាដំបូងយើងយើងទៅគិតថាធ្វើអីមានអីធ្វើអីមានអីវាភ្លេចមករៀនអ្វីដែលពុទ្ធបរិញ្ញានេះចឹងមែនអត់យើងទៅវត្តគ្រប់គ្នា អូហើយតិចខុសនេះទៅតិចខុសនោះទៅតិចខ្វះនេះទៅតិចខ្វះនោះទៅហើយដល់ព្រះសម្មាសម្ពុទ្ធពុទ្ធឯណាដែលកំងថាត្រូវធ្វើនេះធ្វើនោះអត់នរណាមានអីធ្វើនឹងទៅ មិនមានអីតាមអត់មានទៅឃើញស្រួលអត់អនិយាយពីអ្នកក្រយ៉ាងណាក៏ជួពពុទ្ធក៏អាចចម្រើនកុសលកើតពពុទ្ធងាយបំផុតអដូច បើយើងគិតថាធ្វើបន់ត្រូវមាននេះមាននេះចុះដូចនាងអណោជា ការនោមព្រៃសោះទៅព្រៃបែអាផ្កានោមព្រៃបាន ពីរតងយកទៅថ្វាយបច្ច័យដីចុះអ្នកគេមានមាសទៅធ្វើអាហ្នឹងគេមានគេធ្វើទៅហើយយើងមិនមានទៅធ្វើតាមគេស្អីកុសលចិត្តវានៅក្នុងចិត្តនេះតាឃើញទេអឬដូចមត្តកុណ្ដលីមត្តកុណ្ដលីឪពុកម្ដាយនាំទៅវត្តប៉ុន្តែសំណាងចិត្តស្លាប់ ព្រះអង្គទៅឈរនៅខាងមុខផ្ទះហ្នឹងក៏នឹងងាកឃើញពលឺព្រះអង្គបន្តិចក៏ជ្រះថ្លាដែរសួរតែមានអីកុសលចិត្តឃើញទេអញ្ចឹងអ្វីដែលព្រះសម្មាសម្ពុទ្ធបរៀនមកគឺដើម្បីឲ្យឃើញដំណើរនៃចិត្តនឹងធ្វើយ៉ាងណាឲ្យយល់សេចក្តីល្អពិតប្រាកដហើយឲ្យឃើញទោសអកុសលពិតប្រាកដហ្នឹងហើយអញ្ចឹងបានអាត្មាមានពេលខ្លះអាត្មាចេះតែនិយាយនឹងដោយសារអី ថ្មសំណោះកម្លាំងញាតញោមដែលទៅវត្តខ្លះអត់សូវបានគិតផ្ទះសបាយផងគិតវត្តជាងហ្នឹងប៉ុន្តែអ្វីដែលទទួលបានមកវិញវាតិចពេកវាអត់សមវាអត់សមនឹងការលះបង់បើយើង ទៅធ្វើការ ទៅធ្វើអីក៏មិនមែនបានទទួលកម្រៃឬក៏ស្អីស្អីចឹងដែរប៉ុន្តែពេលយើងយើងទៅ តាមទម្លាប់ទម្លាប់រហូតដល់យើង លែងលែងចម្រើនអបញ្ញាហ្នឹងណាទម្លាប់រហូតដល់យើងយល់ថាយើងចេះហើយព្រោះអញប៉ុណ្ណឹងអញចេះហើយពឹកឡើងធ្វើអីប៉ុណ្ណឹងប៉ុណ្ណឹងប៉ុណ្ណឹងប៉ុណ្ណឹងផ្លិចរៀនអវាទពុទ្ធផ្លិចផ្លិចរៀនអវាទពុទ្ធរហូតដល់ថាងម្សិលសុំសិលម្ដងរួចហើយអត់ចម្រើនបញ្ញាទេអត់សិក្សាអីបន្ថែមទេ ដល់ចឹងទៅយូរយូរយូរយូរទៅ20 30ឆ្នាំបូកសរុបមួយមិនដឹងបានអីអត់ដឹងបានអីយូរយូរចូលទុនទៅអាចគង់ក៏ទុនទៅណែប៉ុណ្ណេះក៏មើលឡើងឃើញទៅ ដល់តែមិនបានមេរៀនសម្រាប់អប់រំចិត្តបន្តិចទៀតគេយកទៅនៅស៊ីងហូមហើយវាលេងបានសុបាយដល់ធ្វើបននឹងទៀតហើយហ្នឹងហើយ អត់មានធัวសម្រាប់ពិចារណាដេកមើលទៅភ្លើងម្នាក់ឯងហ្នឹងទៅកើតទុកកណ្ដោយកណ្ដែងវែងវាន់ពេញនឹងឯងតែបើយើងមានធัวអប់រំចិត្តណាទៅណាក៏បានដែរអញ្ចឹងហើយបានជាតបោះសម័យពុទ្ធកាលឬក៏មុនពុទ្ធកាលយើងយើងឆ្ងល់ហេតុអីបានជាលោកទាំងនោះអាចទៅនៅព្រៃរហូតដល់ស្លាប់នឹងព្រៃម្នាក់ឯងបានអត់មាន feel កណ្ដោយកណ្ដែងទេ ព្រោះអីគេ train ចិត្តរបស់គេហើយយើងដេកសើក្នុងសិនតិចនៅកៅទុកទៀតមែនទេព្រោះអីយើងជាប់មានពេលខ្លះយើងជាប់ពិធីធ្លាប់ទៅវត្តជុំគ្នាធ្លាប់ទៅវត្តជុំគ្នាសบายយោឃើញគ្នាច្រើនដល់ពេលគេយកទៅដាក់ isolate ម្នាក់ឯង stress ហើយកាលណាយើងយល់ពីដំណើរចិត្តណានៅមួយ មានគ្នា apply តាមរយៈ មានគ្នានៅម្នាក់ឯងធ្វើការតាមរបៀបម្នាក់ឯងអត់អីអញ្ចឹងបានអ្នកខ្លះគេថាអាត្មានៅតែឯងហ្នឹងអបសុកអត់បើសិនជាអាត្មាមិនចង់នៅអញ្ចឹងបានអបសុកចុះពេលមានគ្នាបើអត់ថាអត់ទេពេលមានគ្នាយើងរស់តាមរបៀបមានគ្នាទៅមែនអត់ចុះពេលអត់គ្នា រស់តាមរបៀបអត់គ្នាទៅហើយតើតើយើងចង់ដូរចង់ចេះចង់ចោះអាហ្នឹងឯងតណ្ហា ហើយអតណ្ហាហ្នឹងហើយនាំឲ្យកើតទុកពុទ្ធព្រានមែនអត់មិនចឹងញោមចិត្តដល់នៅសឿងហូមចិត្តហើយ